Mama, mama, mama, mama. អូនណាអូនឯងដឹងថាថ្ងៃនេះអីគេថ្ងៃហ្នឹងអាទិត្យមែនទេថ្ងៃអីអើគឺថ្ងៃគម្រប់ខួបវាពី5ឆ្នាំរបស់យើងណាអញ្ចឹងហ៎ហឹមលើចេះមកសួរអូនវិញអូនចង់បានកាដូអីអត់ហ៎អត់អូនមិនគិតថាចង់ដូរឡានថ្មី អត់អញ្ចឹងមានតែអូនចង់បើកហាងថ្មីទេអូបងដឹងទេថាអូនចង់បានកូនមួយទៀតមែនទេថាទេថៃនេះស្អីក៏មិនចង់បានស្អីក៏មិនចង់បានឡើយអូនចង់បាននេះប្រាប់បងមកបងឲ្យអូនគ្រប់យ៉ាងណាអញ្ចឹងហ៎អូនចង់ឲ្យបងឯងហ្នឹងណា ទទួលខុសត្រូវចំពោះវានេះភ័យអូនហ្នឹងឲ្យបងមកទទួលខុសត្រូវមួយប៉ាំងតោហ្នឹងអូនេះអូនចង់សម្លាប់បងមែនទេអឺបងបងត្រូវទទួលខុសត្រូវអូនចិត្តគប់ខែ